ប្រិមិត្តជាទីមេត្រីលែងមែនតែនហើយនារីស្រស់ស្អាតម្នាក់ប្រកាសថានឹងយកធ្វើប្តីបើសិនអ្នកណាវ័យឈ្នះកីឡាករមានអំនួនប៊ូខាវរឿងរ៉ាវចម្រុងចម្រាស់ទៅនឹងគុនខ្មែរដែលដកស្រង់និយាយពីប៊ូខាវមិនទាន់អស់ដោយលើកឡើងថាខ្មែរធ្វើអីធ្វើទៅកុំខ្វល់ច្រើន ហើយចុងក្រោយខ្មែរ original តែថៃលេខ1ស្រាប់ហើយដោយប្រៀបធៀបបែបនេះ បានគេប្រតិកម្មជាខ្លាំង។ ក្រោយពីរឿងនេះបានកើតឡើងលោកអង្គញាស្រីចន្ទថនជាអនុប្រធាន របស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានចេញមុខលើកឡើងភ្លាមភ្លាមដោយថាខ្មែរក៏មានអ្នកខ្លាំងដែរបើនរណាវ័យឈ្នះប៊ូខៅលោកអង្គញានឹងឲ្យវេលាមួយឡានមួយនឹងប្រាក់ខែរហូតដល់10ឆ្នាំបន្ថែមទៀតរហូតមកដល់ពេលនេះរឿងមួយនេះនៅតែជាប្រធានបទក្តៅគគុងដល់ថ្នាក់នារីស្រស់ស្អាតម្នាក់បានចេញមុខបង្ហោះសារដោយលើកឡើងថា បើអ្នកណាវេឈ្នះប៊ូខៅខ្ញុំនឹងយកធ្វើប្តីនិងមិនយកបណ្ដាការ សូមបីតែមួយរៀលព្រមទាំងគោរពស្រឡាញ់ព្រមទាំងមើលថែរក្សាអស់មួយជីវិនបន្ទាប់ពីឃើញ caption បែបនេះហើយមហាជនជាច្រើនបាន share យ៉ាងប្រងព្រឹត្តល្បីពេញបណ្ដាញសង្គម Facebook ចារឿងនេះកំពុងតែក្តៅកគុកពេញបណ្ដាញសង្គមតែម្ដង ដល់ថ្នាក់មាននារីម្នាក់ដែលមានឈ្មោះថាយ៉ាដាយ៉ាដាហ៊ាន ប្រកាសអាងថាបើសិននរណាវ័យឆ្នាំប៊ូខាវ គាត់នឹងយកធ្វើប្តី ថែមទាំងមិនយក បណ្ដាការសូម្បីតែមួយរៀលទៀតនេះគឺជាការលើកទឹកចិត្តខ្លាំងបំផុត ដោយការស្រឡាញ់នៅវប្បធម៌គុណខ្មែរមិនឲ្យគេមើលងាយឥឡូវនេះបើសិនអ្នកណាវ័យឈ្នះគឺដឹងតែគ្រប់ទឹកហើយប្រពន្ធក៏បានលុយក៏បានឡានក៏បាន ផ្ទះក៏បានទៀតអូយរកអីណាបាន